Hello សួស្តីទាំងអស់គ្នាបាទវិលត្រឡប់មកវិញជាមួយនឹង Channel VTK ទាំងអស់គ្នាទៀតហើយនៅថ្ងៃនេះផងដែរគឺខ្ញុំបានមកធ្វើការ free style ចង្វាក់ខ្មែរពឺតពឺតឲ្យអ្នកនរគ្នាបាទអូខេអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់ download style ទាំងអស់គ្នាហើយអ្នកគ្នាចង់បាន download បានអ្នកគ្នាគ្រាន់ចុចនៅខាងក្រោមវីដេអូរបស់ខ្ញុំបាទហ្នឹងខ្ញុំដាក់ link style ពឺតពឺតនៅខាងក្រោមហ្នឹងអ្នកគ្នាចុចលើ link ហ្នឹងមក ពេលដែលអ្នកនរគ្នាចុចលឺលៀងនឹងមកវាចូលទៅកាន់ជ្រោមចេះបាទអូខេពេលចូលមកដល់កន្លែងជ្រោមចេះអ្នកនរគ្នាគ្រាន់តែចុចនេះនេះចុចអាអាពណ៌រៀង QQ ហ្នឹងអ្នកនរគ្នាចុចចុចចុច download ហ្នឹងមកអូខេចុចប៉ាក់មកបាទអូខេឥឡូវវាកំពុងដំណើរការទៅទៀតហើយយ៉ាយើងចុចពាក្យ detail ដូចមុនដែរបាទយើងដើម្បីមើលវាពេញឬមិនពេញអូខេនេះវាកំពុងដើរអ្នកគ្នាបាទអូខេ យកអញ្ចឹងយើងរងចាំវាឲ្យដើរពេញសិនមកហ្នឹងហើយអ្នកគ្នាអញ្ចឹងអ្នកគ្នាមកថ្មីបាទមិនតាន់បានជួយចុច Subscribe ទេបាទសូមមេត្តាជួយចុច Subscribe នៅលើ Channel របស់ខ្ញុំបានម្នាក់មួយផងបាទដើម្បីខ្ញុំមាន ទឹកចិត្តក្នុងការ freestyle ក៏ដូចជាលេង score តាមទូរស័ព្ទដៃចែកជូនអ្នកទាំងអស់គ្នាបន្តទៀតបាទអូខេឥឡូវវាបានពេញហើយអ្នកទាំងអស់គ្នាបាទអញ្ចឹងយើងចេញសិនមកហើយខ្ញុំបិទអ៊ីនធឺណិតធ្វើការបិទអ៊ីនធឺណិតសិនយើងទៅស្ដាប់ មើលចង្វាក់ពឺតពឺតនឹងទាំងអស់គ្នាបាទតោះ let's go ដោយសារតែខ្ញុំបានដោនទុកច្រើនមែនតើអ្នកទាំងអស់គ្នាបាទនៅក្នុងហ្នឹងបាទតោះជាមួយខ្ញុំចុចចូលទៅកន្លែងចង្វាក់ទាំងអស់គ្នាខ្ញុំចុចពីដាស៊ីតចុចលើរូបសភៅអូខេអាចចុចអាសញ្ញាពួយឡើងលើមកយេអ្នកគ្នាប្រហែលចេះបាទកន្លែងហ្នឹងបាទខ្ញុំវីដេអូខ្ញុំមុនមុនខ្ញុំប្រាប់ច្រើនមែនតើអញ្ចឹងចុចពី download មក នេះបាទចង្វាក់ពឺតពឺតហ្នឹងហើយអូខេអានេះខ្ញុំមើលខ្ញុំមើលខ្ញុំដើររហសិនជប់ជប់អូខេបាទនេះក៏ពឺតពឺតបាទចឹងអ្នកគ្នាគ្រាន់តែដោឡូតឲ្យបានមកបាទហើយចុចចូលតាមខ្ញុំមកវាមិនចូលដល់កន្លែងហ្នឹងដល់គ្នាបាទតោះយាមើលខ្ញុំចាក់ដាក់ឲ្យស្ដាប់អ្នកនរគ្នាបាទតោះស្ដាប់អ្នកគ្នា